គុំព្រះអង្គជាទីសក្ការៈហើយនឹងញាតិញោមបងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែមានការចាប់អារម្មណ៍តាមដានទៅតាមเพจរបស់មជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមថ្ងៃនេះគឺឱកាសដោយសារយើងមានការជួបជុំគ្នានៅទីតាំងផ្សាយតលជាងពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីហើយមានតែពីប្រអងនឹងខ្ញុំជាដៃគូបាទអញ្ចឹងទេយើងលើកយកនៅចំណុចសំខាន់មួយដោយខ្លីៗ ដើម្បីចែកចម្លែកជាការងារបញ្ជូនជាព័ត៌មានឬការចែកចម្លែកនៅអ្វីមួយដែលអាចយើងផ្ដល់ឲ្យបងប្អូននឹងយល់ដឹងពីការទាញយកនៅផលប្រយោជន៍ដែលកើតឡើងដោយបណ្ដាញសង្គមសប្តាហ៍នេះតើវាមានផលប្រយោជន៍អ្វីខ្លះចំពោះប្រជាប្រដ្ឋតួទៅក៏ដូចជាយុវជនសម័យទំនើបនេះណាកណា អញ្ចឹងទេនៅក្នុងបណ្ដាញសង្គមបច្ចុប្បន្ននេះយើងមិននិយាយដល់បណ្ដាញសង្គមយើងទៅនិយាយអំពី technology ឬក៏គេហៅថាបច្ចេកវិទ្យាមួយសិនជាពិសេសខ្ញុំលើកឡើងមានចំណុច2យ៉ាងចំណុចគុណសម្បត្តិនិងគុណវិបត្តិដែរអញ្ចឹងទេខ្ញុំមិនចង់ឲ្យប្រិយមិត្តនឹងគាត់ស្ដាប់ពីរឿងគុណវិបត្តិមុនទេអឺគុណសម្បត្តិមុននេះខ្ញុំនិយាយពីគុណវិបត្តិសិនហើយចាំដល់សបាយសបាយតាមក្រោយបាទ អញ្ចឹងទេខ្ញុំមានការទទួលបានព័ត៌មានជាច្រើនអំពីក្រុមគ្រួសារនីមួយនីមួយហ្នឹងគាត់បាននិយាយថាសម័យបច្ចុប្បន្ននេះជាសម័យទំនើបភួសពេកទៅធ្វើឲ្យក្រុមគ្រួសារនីមួយនីមួយបែរទៅជាមានការមិនទំនាក់ទំនងគ្នា ធ្វើឲ្យក្រុមគ្រួសារវាហាក់បីដូចជានៅឆ្ងាយពីគ្នាបន្តិចទោះបីក្រុមគ្រួសារតែមួយរួមគ្នាហ្នឹងមានឪពុកនិងម្ដាយមួយគូជាមួយនឹងកូន3នាក់ហើយនឹងជីតាមួយអីអញ្ចឹងបែរទៅជាមកដល់ផ្ទះគាត់មើលឃើញថាការទំនាក់ទំនង រវាងឪពុកម្ដាយនិងជីតារួមជាមួយនឹងចៅហ្នឹងវាមានការងារឃ្លាតឆ្ងាយកាន់តែទៅបន្តិចម្ដងបន្តិចម្ដងដោយសារពឹងផ្អែកទៅលើអា technology ជាពិសេសម្នាក់ម្នាក់កាន់ទូរស័ព្ទដៃ ឬក៏កុំព្យូទ័រទូរស័ព្ទជាដើមនឹងរៀងរៀងខ្លួនហើយអញ្ចឹងម្នាក់ម្នាក់មានចំណង់ចំណូលចិត្តរៀងរៀងខ្លួនអញ្ចឹងទៅហើយអញ្ចឹងកាត់ចាត់ទុកថារឿងនេះវាធ្វើឲ្យសង្គមគ្រួសារអាចបែកបាក់ការទំនាក់ទំនង ពីហេតុផលទាំងឡាយហ្នឹងបន្តិចម្ដងបន្តិចម្ដងមនោសញ្ចេតនាមនោសញ្ចេតនាមួយថ្ងៃមួយកាន់តែឃ្លាតឆ្ងាយបន្តិចម្ដងបន្តិចម្ដងអញ្ចឹងទៅនេះជាគុណវិបត្តិមួយដែលយើងមើលឃើញថាក្រុមគ្រួសារមួយចំនួន គាត់មើលឃើញតំណាក់តំណងរវាងកូនចៅនិងឪពុកម្ដាយជាតាហ្នឹងវាឃ្លាតឆ្ងាយហើយអញ្ចឹងទេខ្ញុំគាត់ចង់បញ្ជាក់ថានេះមិនមែនការមិនរាប់អានទេប៉ុន្តែដោយសារអាស្រ័យបណ្ដាញសង្គមនេះវា បានផ្ញើទៅលើពួកក៏បណ្ដាញទូរស័ព្ទនឹងទាំងអស់អញ្ចឹងទេជាតិសាសន៍នីមួយនីមួយមិនត្រឹមតែ ជាតិសាសន៍ខ្មែរយើងនិយាយដល់ឡែកទេជាតិសាសន៍ពិភពលោកនេះនៅក្នុងក្រមគ្រួសារណាក៏ដូចតែគ្នាដែរខ្ញុំគិតថាអញ្ចឹងមកអំពីសម័យទំនើបទៅ វាទៀមទេឲ្យមនុស្សនឹងមានទស្សនៈខុសៗគ្នាហើយទស្សនៈហ្នឹងมันពឹងផ្អែកទៅលើឪពុកម្ដាយជាអ្នកឲ្យទៀតទេគេអាចជ្រើសរើសរូបខ្លួនឯងគេទៅរួចនៅអនាគតគេបានអញ្ចឹងទេអា technology សម័យនេះវាមានចំណែកអាចជួយបំភ្លឺឲ្យដំណើរការឆ្ពោះទៅរកអនាគតនឹងខាងមុខដោយខ្លីខ្លីអាស្រ័យខ្លួនឯងជាអ្នកគ្រួមិនចាំបាច់ឪពុកម្ដាយរស់ឲ្យហើយមួយទៀតខ្លួនឯងមានចំណេះដឹង ចំណូលចិត្តខាងផ្លូវណានោះក៏វាអាចទាញយកពីបណ្ដាញសង្គម Facebook នឹងបានដែរគណៈឲ្យយ៉ាងខ្លីប៉ុណ្ណឹងចង់និយាយថាបងនិយាយអំពីផលវិបាកវិបាកវិបាកណាវិបាកវិបាកហ្នឹងបានន័យថាផលអវិជ្ជមានដែលយើងហ្នឹងបាត់នៅ relationship relationship ហ្នឹងហើយតំណែងតំណង communication communication ហើយមួយទៀតដែលផលវិបាកនៃការប្រើបណ្ដាញទូរស័ព្ទនោះឧទាហរណ៍ថាកំពុងតែដើរឆ្លងផ្លូវឧទាហរណ៍ណាវាអាចគ្រោះថ្នាក់ដល់ការបុក កណាកណាមានដល់ដល់ក្រស្រាប់ស្រាប់ឡានហ្នឹងក៏ឲ្យយើងបើកទូរស័ព្ទកណាកណាតែទៀតខ្ញុំនិយាយដល់ហ្នឹងណាកណាអញ្ចឹងទៅកណានិយាយពីក្នុងគ្រួសារសិនក្នុងផ្ទះសិនណាមានគ្រួសារមួយគាត់ថាគាត់មានកូននឹងចៅនឹងក៏នឹងនឹងនឹងនឹងប្តីប្រពន្ធទាំងអស់ហ្នឹង5នាក់ដល់ទីបំផុតទៅគាត់មកពីធ្វើការសូម្បីតែរកបណ្ណាក់មកដើម្បីស្វាគមន៍កាត់ឬក៏ទទួលគាត់មកពីធ្វើការងារវិញហ្នឹងបែរទៅជាគ្មានបានសប្តាហ៍ថ្ងៃហ្នឹងកាត់បានកូនមួយដែលកូនសំណប់ហ្នឹងគឺជាឆ្កែ គាត់បានឆ្កែហ្នឹងវាមកស្វាគមន៍គាត់វិញមានន័យថាកូនដល់គាត់ស្មានថាហ្នឹងក្នុងផ្ទះគ្មានបងប្អូនកូនចៅអីឲ្យពុកម្ដាយនៅផ្ទះទេស្ងាត់ឲ្យឈឹងម្នាក់ម្នាក់កាន់ទូរស័ព្ទដៃម្នាក់មួយនៅមួយជ្រុងម្នាក់មួយនៅមួយជ្រុងអាកូននៅក្នុងបន្ទប់រៀងរៀងខ្លួនចឹងទៅគាត់មកម្ដាយឪពុកផ្សេងចឹងទៅហើយដល់គាត់មកចឹងទៅគាត់ថាអូប្រហែលជាផ្ទះហ្នឹងគេទៅណាស្ងាត់ដល់ទីផុតមានណាមនុស្សនៅពេញផ្ទះប៉ុន្តែគេអត់មានណារោណាទេម្នាក់មួយម្នាក់មួយចឹងទៅ នៅសល់តែឆ្កែមួយទេមិនតន់ប្រើប្រាស់អីមករះផ្ទះយើងមកហាត់យើងអីចឹងទៅទេងដៃទេងជើងយើងគាត់ថាឥឡូវគាត់សប្បាយចិត្តជាមួយឆ្កែនេះហើយជាគុណវិបត្តិដែលធ្វើឲ្យយើងនឹងមានការឆ្ងាយពីគ្នាអញ្ចឹងហើយបើអញ្ចឹងទៅដល់ថ្នាក់ដល់ប្រទេសអូស្ត្រាលីនេះគេមានបង្កើតនៅរឿងមួយគេថា communication day អាថ្ងៃដែលយើងជួបជុំគ្នាគេឲ្យយើងនឹងជួបជុំហូបបាយជុំគ្នាឬក៏ ដើម្បីមានការសំណេះសំណាលដាក់ចូលនៅពួក technology ហ្នឹងនៅមួយកន្លែងសិនហើយនឹងហើយដែលជាការងារទំនាក់ទំនងយើងកុំឲ្យបាត់ការទំនាក់ទំនងអាស្រ័យទៅលើពួក technology ហ្នឹងហើយទី1ទី2ទៀតដោយបងលើកឡើងមិនចឹងថា technology ជាពិសេស telephone ដៃនេះប្រទេសអូស្ត្រាលីគេហាមដាច់ខាតមិនឲ្យយើងប្រើប្រាស់ទូរស័ព្ទដៃក្នុងឡានទេ ពេលដែលយើងបើកបរជាដើម មួយទៀតគេហាមដាច់ខាតមិនឲ្យយើងប៉ះពាល់ទៅដល់ទូរស័ព្ទនោះទៀតទូរស័ព្ទតែពេលយើងបើកឡានមិនឲ្យយើងប៉ះទៀតទេកាលណាយើងប៉ះយើងមានអារម្មណ៍យើងទៅដោតជាប់ទៅលើទូរស័ព្ទដៃតែមួយវិនាទីនេះធ្វើឲ្យសង្គមដៃយើងអាចរេអាចរេអញ្ចឹងទៅវាអាចប៉ះគេប៉ះឯងព្រោះសពនេះបើកឡានតាមឡែនបើកឡានតាមឡែនមានផ្លូវ2ផ្លូវ3អញ្ចឹងទៅចលងផ្លូវរបស់យើងយើងទៅបើកផ្លូវយើងបើសិនតែយើងរេចង្កូតប៉ះគេយើងទៅសងគេហើយទី1យើងអាចប៉ះពាល់ដល់ ដល់បញ្ហារឿងយើងផងនិងបញ្ហារឿងគេទៀតអាហ្នឹងជាចំណុចវិបត្តិមួយដែរហើយចំណុចវិបត្តិមួយទៀត technology នេះវាមានចរន្តអគ្គិសនីអញ្ចឹងណាពេលណាដែលយើងប្រើរហូតមិនឈប់សោះមិនដាក់ចោះសោះមានក្មេងខ្លះ ជនខ្លះគាត់ប្រើអាចដល់8ម៉ោង9ម៉ោងជាប់ក្នុងដៃចនិចចឹងជាពិសេសខ្ញុំមើលដោយតែគុណវឿងច្រាមលោកកាន់ទូរស័ព្ទដៃមួយថ្ងៃមួយថ្ងៃហ្នឹងគឺសឹងតែលោកបាត់ដាក់ចុះកើតទេមកពីបណ្ដាញលោកទៅធ្វើការកាត់តទូរស័ព្ទកាត់តនៅរឿងរ៉ាវវីដេអូទាំង lain លោកនៅជាមួយនឹងកុំព្យូទ័រលោកនៅជាមួយនឹងអាទេលភូនដៃចនិចចឹងមានន័យថាអាចររណ៍ដែលភ្លើងវាបន្តពីទូរស័ព្ទដៃទៅលើ សិតតឡាយពីសិតតឡាយបញ្ជូនមកទូរស័ព្ទដៃមានន័យថាចរន្តឆ្លងកាត់ទៅមកទៅមកនោះវាជាអត្តពលអាជីពវិជុសកម្មហ្នឹងប៉ះពាល់ដល់រូបរាងកាយយើងហ្នឹងគឺជាច្រើនរួយដងក្នុងមួយថ្ងៃអញ្ចឹងទេប្រព័ន្ធអកេសនីហ្នឹងវាចូលមកក្នុងរាងកាយយើងហ្នឹងបើយើងសិនតែយើងយកទៅមានម៉ាស៊ីនសម័យទំនើបណាមួយយកយើងទៅ scan មើលអា technology ដែលវាមានប៉ះនៅអា គ្រឿងអេເລັກត្រូនិកឬក៏គ្រឿងអគ្គិសនីទេជាប់ជាមួយនឹងរាងកាយរបស់យើងខ្ញុំជឿជាក់ថាច្បាស់ជាមានរឿងហ្នឹងនៅគ្រប់គ្រប់គ្នាទាំងអស់ហើយយើងមើលមិនឃើញអាមេរោគទាំងអស់ហ្នឹងទេអាមេរោគហ្នឹងហើយដែលជាហេតុនាំឲ្យយើងមានជំងឺ cancer ជាដើមហ្នឹងជាផលប៉ះពាល់មួយដែរអញ្ចឹងបានន័យថាបងបានលើកឡើងមាន3ចំណុចទីណាចំណុចទី3យ៉ាងទី1គឺគ្រួសារគ្រួសារទី2សាធារណៈសាធារណៈទី3ទី3កើតរោគតែម្ដងបាទ